Má má, nhân trang tôi mới xì kém Trang tôi mới xì kém á, tỏ su ba của này sân Mẹ ai, câu nhớ trang tôi mới xì kém Thôi mắt Trang tôi mới xì kém Bởi trang tôi mới xì kém á Đó tay một bố chỉ đình tè Chỉ đình tè Tôi mới xì kém chỉ mùi ọt Tôi mới xì kém ជាមួយទាំងអស់គ្នាមែន បើទៅមើលទាំងអស់គ្នា ស្ដាប់បងសិនណាអបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី32និង អាស៊ានប៉ារ៉ាហ្គេមលើកទី12ឆ្នាំ2023យើងជឿជាក់លើបងប្អូនអតពលិកកម្ពុជាទាំងអស់ថាបានត្រៀមចិត្តរួចជាស្រេចនិងប្រកបដោយទំនុកចិត្តនិងភាពជឿជាក់យើងមានមោទនភាពចំពោះពួកគាត់ដែលតំណាងឲ្យកម្ពុជា តែយើងតូចបេជាយន្តយើងតិចតែបេះដូងធំពួកយើងជាអ្នកគ្រប់ត្រនិងប្រើបេះដូងគ្រប់ត្រ ស្រែកហោពេញទំហឹងជូនកីឡាស៊ីហ្គេមទាំងអស់គ្នាទោះជាលទ្ធផលបែបណាក៏យើងនៅតែមានមោទនភាពសម្រាប់កីឡាករគ្រប់គ្រប់គ្នាសម្លេងប្រជាជនជាង16លាននាក់នឹងធ្វើឲ្យខ្ទប់ពេញសកលលោកពួកយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចែករំលែកភាសាបេះដូងសម្រាប់កម្ពុជា និងគាំទ្រអត្តពលិកកម្ពុជា និងស្វាគមន៍បងប្អូនគ្រប់ជាតិសាសន៍មកកម្ពុជា ដោយភាពកក់ក្ដៅ ក្នុងព្រឹត្តិការណ៍ SEA Games អាស៊ាន Para Games 2023យើងចែករំលែកភាសាបេដងសម្រាប់កម្ពុជា យើងគាំទ្រអត្តពលិកកម្ពុជា កីឡារស់ក្នុងសន្តិភាពកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ Hey girl, uh, baby, where do you go? អូសានម្លឹងព្រះបាន Ê, nhưng mà tao mới thì kèm ai tao mới nhầm ọt